បត់មេ4សូត្របែបរស់បើនាងបុកស្រូវកុំចោលអង្កាម ចាំងទុំលោកហាមអង្កាមជន់ឥតអង្គសំរូបទៅជាសំរិទ្ធសំរាំងពិចិត្តដោយសារដៃនាង